បាទសូមជម្រាបសួរដល់បងប្អូនទាំងអស់ដែលនិយមតាមដានកម្មវិធីបង្រៀន Microsoft Excel ទាំងអស់គ្នា ជាមួយខ្ញុំបាទ IT Share Channel បាទអឺដោយអ្វីដែលបងប្អូនបានរៀនកាលពីភាគទី6កន្លងមកហើយវគ្គ1បាទសម្រាប់ភាគទី6បាទឥឡូវបងប្អូនបានយល់ខ្លះខ្លះហើយតាក់ទងនឹងមូលដ្ឋានគ្រឹះរបស់រូបមន្ត N និង R បាទថ្ងៃនេះ ខ្ញុំមកតភាគទី6ដដែលហើយប្រើរូបមន្ត n និង on ដដែលហើយដោយលើកយកឧទាហរណ៍ដែលបងប្អូនអាចមើលទៅ បងប្អូនគិតថា អាចជាមានសារៈប្រយោជន៍ឬមានភាពចាំបាច់សម្រាប់ការងាររបស់បងប្អូនតោះដើម្បីកុំឲ្យខាតពេលខ្ញុំបាទនឹងនាំបងប្អូន ទៅសិក្សាទាំងអស់គ្នាបាទអូខេឥឡូវខ្ញុំមានតិន័យដូចនេះបាទនេះគឺជាតិន័យដែលខ្ញុំបាន កំណត់ចេញមកឧទាហរណ៍ណាបងប្អូនបាទឥឡូវខ្ញុំមានទិន្នន័យបែបនេះថាអូខេអានេះជាថ្ងៃទីណាអានេះជាចំនួនចំនួននេះគិតជាគីឡូសម្រាប់វត្ថុធាតុដើមឧទាហរណ៍ថាវត្ថុធាតុដើមឬមួយអ្វីមួយក៏បានបងប្អូនអាចជាយកទៅធ្វើជាឧទាហរណ៍ក៏បានដែរស្រេចតែបងប្អូនឧទាហរណ៍ឬមួយស្រេចតែបងប្អូន មានទិន្នន័យណាគីឡូក្រាមអញ្ចឹងអញ្ចឹង គោលបំណងរបស់ខ្ញុំបាទគឺចង់បង្ហាញជូនអ្នកនរគ្នាថាអូខេអញ្ចឹងអឺឥឡូវយើងមកមើលថានេះ line ទី line line number មកនេះអញ្ចឹង line number បើសិនអានេះ group of labor មកនេះថាជាក្រុមរបស់កម្លាំងពលកម្មឬមួយកម្មករបាទអញ្ចឹងបើសិនអឺ line 2ឬ line 4គឺជាក្រុមរបស់កម្មករឈ្មោះ GS labor នេះយើងមើល ឡាញ2លើឡាញ4ក្រុមរបស់ កម្មករឈ្មោះ GS Labor ហើយបើសិនបើឡាញហ្នឹងជាលេខ3និងលេខ5ជា ក្រុមរបស់ឈ្មោះ NK Labor អូខេឥឡូវយើងមើលថាតើយើងត្រូវធ្វើម៉េចដើម្បីឲ្យឲ្យវាចេញជាអក្សរ GS Labor ហើយនិង NK Labor អូខេបងប្អូននៅ ចាំទេថាកាលពីវគ្គមុនវគ្គមុនដែលយើងរៀនទាក់ទងនឹងរូបមន្ត N និង O បាទបងប្អូន យើងចូលទៅកន្លែង FX ហើយដើម្បីធ្វើការរកឲ្យឃើញថាអានេះជាប្រសិនជាលេខ4ឬលេខ2ជា GS គឺយើងត្រូវប្រើរូបមន្តអីបងប្អូនដោយសារអានេះលេខលេខ4ឬលេខ2អញ្ចឹងយើងកុំភ្លេចណាលេខ3ឬលេខ5អញ្ចឹងប្រកាសជាអហើយមែនទេអមែនទេថាអឺ logic 1ឬ logic 1ទៀត logical មួយឬ logical មួយទៀតមានន័យថាលក្ខខណ្ឌមួយឬលក្ខខណ្ឌមួយទៀតអូខេអញ្ចឹងយើងទៅ fx ទាំងអស់គ្នាប៉ុន្តែយើងដាក់មកកន្លែងនេះណាពួកយើងចាប់ដើមពី row ទី2ទៅបាទនៅ cell E2 ឈ្មោះ cell E2 បាទអញ្ចឹងបងប្អូនដាក់ click មកនៅកន្លែងនេះមក click នៅលើនេះហើយយើងត្រូវពាក្យថា fh ហើយយើងបើសិនអត់ឃើញទេយើងសេវាយថា or និយាយមកហើយចុច go ឬមួយ enter ក៏បាន បាទបន្ទាប់មកយើងឃើញអឯមែនទេអញ្ចឹងយើងយកពាក្យថាអូខេបាទអញ្ចឹងយើងមើលថាអគឺ logical 1ហើយនិង logical 2អញ្ចឹង logical 1ជាអ្វីទៅបងប្អូនអូខេអញ្ចឹងយើងដាក់អឺយើងដាក់ JSON ដាក់ប្រសិនបើមិន logical 1ប្រសិនបើ D2 នេះនេះ asset D2 នេះ ស្មើណាស្មើស្មើលេខ4អានេះយើង log វាណាកុំឲ្យវាមកលេខ4ប៉ុន្តែបងប្អូនមិនដាក់យ៉ាងណាដាក់លេខយកត្មងណាដាក់លេខយកទៅស្រួលជាងបាទអញ្ចឹងវាឃើញហ្នឹងលទ្ធផលចេញមក for បើដោយសារអីអានេះលេខ2មែនទេអញ្ចឹងកុំភ្លេចបងប្អូនចាំបាននេះកាលណា or គឺបើសិនមានមួយ true មួយ false មិនចេញមក true ហ្នឹងមែនទេអូខេហើយមួយទៀត d2 ដូចគ្នា d2 ស្មើលេខ2អះចេញមក true ម្នេះអញ្ចឹង for មួយ true មួយចេញមក true អូខេអញ្ចឹងចុច OK សិនអាចចេញមក true ហើយម្នេះអូខេអញ្ចឹងដល់ពេលយើងបានអញ្ចឹងហើយយើងត្រូវធ្វើម៉េចបងប្អូនចាំហ៎យើងអាចធ្វើដែលនេះដាក់រូបមន្ត if នេះបងប្អូនចាំរូបមន្ត if ទេអញ្ចឹងយើងបើកវងកញ្ចក់ if លក្ខខណ្ឌមកវានេះជាលក្ខខណ្ឌមកវាម្នេះបន្តទៅទៀតគឺប្រសិនបើវាពិតធ្វើម៉េចបងប្អូនប្រសិនបើវាពិតឲ្យបង្ហាញថាអ្នក GS label ម្នេះអញ្ចឹងយើងអាចដាក់វងកញ្ចក់អញ្ចឹងក៏បានឬមួយយើង lock cell អញ្ចឹងក៏បានដែរអូខេហើយបន្តមកទៀតអូខេឥឡូវយើងមើលបានលក្ខខណ្ឌមួយណា ឥឡូវខ្ញុំបានលក្ខខណ្ឌមួយនេះ GS អញ្ចឹងពិតទេវាចេញមក true មកនេះអូខេអញ្ចឹងយើងទៅមើលលក្ខខណ្ឌមួយទៀតនៅសល់2លក្ខខណ្ឌនេះទៀតណាបើសិនជាលេខ3និងលេខ5ទៅជា NK មកនេះអញ្ចឹងយើងទៅមើលទៀតអញ្ចឹងយើងត្រូវសរសេរ if បន្តទៀត if dp ណា dp នេះស្មើស្មើនេះស្មើ3ស្មើលេខ3 ឬមួយអូសំទោស e.r ផងណា e.r យើងយើង r ព្រោះយើងប្រើរមុន r នឹងជាលក្ខខណ្ឌរបស់ if សិនណាហើយបន្តមកទៀតបើសិនបើ d 2នេះស្មើនឹងលេខ5ស្មើលេខ5អញ្ចឹងឲ្យវាចេញជាអ្វីទៅបងប្អូននេះអានេះជាលក្ខខណ្ឌណាពី r មកត្រឹមនេះគឺអានេះជាលក្ខខណ្ឌរបស់ if អញ្ចឹងឲ្យវាចេញទៅជា នេះ NK label មកនេះចឹងយើង log វាមួយមើលមកវរតនានៅពេលបើយើង copy រូបមន្តអូខេឥឡូវយើងបានហើយចឹង function របស់ if បងប្អូនដឹងហើយមើលនេះ if នេះយើងមាន if ប្រហែល if 2 1 2ចឹងបើសិនវា true វាចេញតាម លក្ខខណ្ឌនេះវាចេញតាមលក្ខខណ្ឌនេះបើសិនវា false ឲ្យវាជា0ហើយបន្តមកទៀត0 យើងមាន EP យើងមានន័យថាយើងត្រូវបិទវងចរ2ហើយទេអញ្ចឹងអូខេបាទអាប៉ុណ្ណឹងបងប្អូនបានហើយបានរូបមុនបាត់ហើយអញ្ចឹងយើងមើលលក្ខខណ្ឌគឺងាយណាបងប្អូនមុនដំបូងបងប្អូនត្រូវយល់ពីលក្ខខណ្ឌរបស់ R សិនណានេះ R គឺត្រឹមនេះឯង R មានន័យថាប្រសិនបើមានន័យលក្ខខណ្ឌរបស់វាប្រសិនបើ D2 ស្មើ4ឬ D2 ស្មើ2 អញ្ចឹងវាចេញមក true បើសិន true អញ្ចឹងខ្ញុំប្រើលក្ខខណ្ឌរបស់ if បើសិនវាចេញមក true if if true មានន័យថាឲ្យចេញជា s label បើ if false វាចេញ0មែនទេអញ្ចឹងមួយទៀត if មួយទៀតបើសិនបើវា or អាមុនមុនមុននឹងប្រើលក្ខខណ្ឌ if យើងប្រើលក្ខខណ្ឌ or មួយសិន or d2 ស្មើ3ឬ d2 ស្មើ5អញ្ចឹងបើសិនវា true វាចេញឲ្យផ្ដល់ចម្លើយនេះណា អានេះយើងចូលដល់លក្ខខណ្ឌ if ម្ដងហើយបន្តមកទៀតបើសិនវា for គឺឲ្យ0ហើយដោយសារយើងមាន if ដល់12យើងយើងបិទវងកញ្ចក់2មកបាទវាឥឡូវយើងបាន or ហើយមែនទេអានេះជាលក្ខខណ្ឌអានេះដាក់ថា group label អញ្ចឹងទៅអូខេ group label ហើយបន្តទៀតយើងបាននៅសេរូបមុនអញ្ចឹងហើយយើង copy វាមកបងប្អូនអាច copy ដោយប្រើវិធីនេះក៏បានណាគេប្រើវិធីនេះបានឬមួយបងប្អូនអាច copy ដោយប្រើវិធីនេះក៏បាន select មកយ៉ាងមកហើយវិធីដែល select ដែល select លឿនបងប្អូនកុំភ្លេចបើសិនបងប្អូនត្រូវការ select លឿនឧទាហរណ៍ថាមិញយើងអត់ទាន់មាន copy នេះទេមែនទេឥឡូវអានេះ control C ហើយបងប្អូនដាក់មកកន្លែងនេះមកហើយបងប្អូនចុចនៅលើ keyboard shift control ហើយសញ្ញាព្រួញចុះក្រោម shift control សញ្ញាព្រួញចុះក្រោមអញ្ចឹងវាមក ច្រើនមែនតើណាចង់មានប្រមាណរូបមន្តក៏បានដែរអញ្ចឹងហ្មងយ៉ាងអានឹងវាច្រើនពេកអញ្ចឹងបើសិនច្រើនពេកវាអត់មានទិន្នន័យវានឹងចេញបង្ហាញថាកន្លែងខ្លះតែជា NG ឬ NK អឺ N N មានន័យថា error ណាអញ្ចឹងយើងប្រើរូបមន្តមួយទៀត if error ណា error ណា if error យើងសេ if មក error ណាអូខេហើយបើកុំចោល if error យើងឲ្យវាទៅជាម៉េចឲ្យវាទៅជា0ឬឲ្យវាទៅជាទំនេរអានេះមានន័យថាទំនេរណាវាទំនេរទៅទេអូខេអញ្ចឹងយើងធ្វើដូចមិញក៏បានណាអូខេហើយ click ខាងស្ដាំហើយយក fh ហើយវាកំពុងកេនីបាទយើងរងចាំវាបន្តិចដោយសារយើង copy សែលមិញទាំងពីរសែលទី3នេះរហូតគេខ្លះកុំព្យូទ័រដែលមាន Swift មានតែលឿនលឿនវាអាចចេញលឿនបាទហើយបងប្អូនឃើញទេវាយើងយើងមើលតាមលក្ខខណ្ឌរបស់យើងត្រូវទេបើសិនលេខ2វា n ចេញ n GS labor មែនទេបើសិនលេខលេខ3ឬលេខ5វាចេញ NK labor ឥឡូវយើងមើលលេខ3នេះមែនទេអូខេហើយបងប្អូនថាឆ្ងល់អីធ្វើអញ្ចឹងធ្វើមិនទេយកទៅធ្វើប្រើវាមិន ឥឡូវយើងទៅមើលទាំងអស់គ្នាអានេះយើងប្រើ or ណាហើយទៅមុខទៀតយើងប្រើ and ហើយបើសិនបើបងប្អូន copy ទៅវាចេញកន្លែងនេះវាចេញ GS ទាំងអស់អញ្ចឹងបងប្អូន complete មកមើលកន្លែងនេះបងប្អូនទៅកន្លែង file ទៅកន្លែង option មកកន្លែង formulas ហើយបើសិនវានៅ menu កន្លែងនេះគឺមានន័យថាវាអត់ទាន់គណនាទេតើយើង save វាតើយើង save វាបានវាគណនាប៉ុន្តែបើថា automatic គឺឲ្យតែយើង copy រូបមុនវាគណនារូបរយរៀបរយគឺវាចេញឲ្យយើងតែម្ដងបាទអូខេថ្ងៃនេះបានអមួយហើយមែនទេឥឡូវយើងទៅមើល n ម្ដងអញ្ចឹងខ្ញុំត្រូវការបែងចែកធ្វើចំណាយអានេះគឺជា labor អានេះមានថ្ងៃដែលគេទម្លាក់វត្ថុធាតុដើមឬទម្លាក់អ្វីឬមួយធ្វើអាការអ្វីមួយក៏បានដែរអញ្ចឹងដោយសារយើងមានក្រុមកម្មករនេះមួយច្រើនប្រភេទអូថាបងប្អូនមាន3ក្រុមហ៊ុន ឬក៏4ក្រុមហ៊ុនបងប្អូនដាក់ថែមមកឧទាហរណ៍ថាវាមានលេខរៀងថែមទៀតយើងមកសេរូបមុនដាក់តាមតាមនេះទៅរហូតចង់200យើងសេរហូតបានលក្ខខណ្ឌ255លក្ខខណ្ឌឯនោះអញ្ចឹងមានន័យថាអានេះមានដល់200លក្ខ255លក្ខខណ្ឌឯនោះអញ្ចឹងយើងសេបានអញ្ចឹង Excel យើងវាអាចកណនីយើងតាមដែលយើងចង់បានអូខេឥឡូវខ្ញុំមានអឺ ឥឡូវចេះក្បានកុំឲ្យយកតម្រង់តាមនេះឥឡូវខ្ញុំយកឧទាហរណ៍ខ្ញុំត្រូវការ copy នេះមកណាដូចបងប្អូនឃើញទេធ្វើបើសិនយើង ចាប់ផ្ដើមមក select ទាញមកអញ្ចឹងវាយឺតមែនទេបើសិនតិនន័យនឹងមួយច្រើនរាប់ម៉ឺនរោអញ្ចឹងវាយឺតអញ្ចឹងបើបងប្អូនចុចនៅលើ cell cell មួយនេះ cell A1 A2 នេះហើយយើងត្រូវការ select វាទាំងអស់សម្រាប់កន្លែងណាដែលមាន អាតួលេខហ្នឹង ឬតួអក្សរហ្នឹងបងប្អូន click ទៅលើនឹងហើយបងប្អូនចុចលើ keyboard យកពាក្យ shift control ព្រមគ្នាណាមិនចុចព្រមគ្នាហើយបងប្អូនបងប្អូនចុចសញ្ញាព្រួញចុះក្រោមឃើញទេលឿននេះអញ្ចឹងយើងចុច control C មកហើយអានេះខ្ញុំបង្កើត sheet ថ្មីខ្ញុំចុចយកសញ្ញាបូកមិនណាអញ្ចឹងយើងមកកន្លែង sheet ថ្មីវិធីវិធី insert sheet ស្រួលតែបងប្អូនអាចចុចកន្លែងសញ្ញាបូកកន្លែងនេះក៏បាន ឬមួយបងប្អូន click មិនយើងមានតែពីរ sheet យើង click នៅលើ sheet ណាមួយក៏បានឬមួយយើង click ទៅលើតំណែងចឹងអូតំណែងយើងវាអត់ឲ្យ sheet click នៅលើចឹងក៏បានហើយបងប្អូនយកពាក្យ insert មកបាទឬមួយបងប្អូនងាយងាយចុចលើសញ្ញាបូកនេះលឿនណាអូខេអញ្ចឹងមិញយើង copy ថ្ងៃទីនេះនោះហើយ ហើយខ្ញុំមក pass នៅលើទំព័រថ្មីខ្ញុំ pass យកទម្រង់មកផង បើសិនបងប្អូនផាសយកនេះមានន័យថាឥឡូវខ្ញុំខ្ញុំបង្ហាញបើសិនយើងផាសយកជាតួលេខឬតួអក្សរវាចេញវាចេញលក្ខណៈបែបនេះប៉ុន្តែបើសិនបងប្អូនផាសយកអានេះគេប្រាប់ថា pass បែបលក្ខណៈយើង copy មកហើយនៅរក្សាទម្រង់ទ្រង់ទ្រីដើមអញ្ចឹងវាចេញដូចភាពដើមអូខេអញ្ចឹងខ្ញុំត្រូវការ អឺអត់ឲ្យតួលេខហ្នឹងវាថ្ងៃទីហ្នឹងវាអត់ឲ្យជន់គ្នាខ្ញុំត្រូវការធ្វើវាឲ្យវា ចាប់ពីថ្ងៃទី21ខែ9រហូតដល់ថ្ងៃទី20ខែ10ព្រោះក្នុងហ្នឹងតន័យតម្លាក់វត្ថុទីដើមគឺគិតចាប់ពីថ្ងៃទី29ដល់រហូតដល់ថ្ងៃទីអស់សំទោស21ខែ9រហូតដល់ថ្ងៃទី20ខែ10អញ្ចឹងវិធីយើងទៅចូលទៅកន្លែងណាបងប្អូនឥឡូវខ្ញុំប្រាប់ចំណុចសំខាន់យើង select នៅលើ អ្នកយើងសិលេចនៅលើទិន្នន័យរបស់យើងទាំងអស់ហើយយើងទៅលើទៅពាក្យ tape ឈ្មោះថា data ហើយយើងទៅជ្រើសរើស icon ឈ្មោះថា remove duplicates ពាក្យថា remove duplicate នេះមានន័យថា remove ឬក៏វាលុបចោលអាណា ដែលជាន់គ្នារួចហើយវាយកទិន្នន័យហ្នឹងវាមកជាប់ជាប់ ជាប់ cell ជាប់ row គ្នាតែមកឥឡូវយើងមើលចាំសង្កេតមើលណាបងប្អូនហើយវាប្រាប់យើងថា remove duplicate នឹងចំនួនប៉ុន្មានឥឡូវយើងចុច remove ហើយវាសួរ remove នៅ column មួយណា column B មែនទេអញ្ចឹងចុចមក OK column B យើងគ្រីសលើវាណាគ្រីសអញ្ចឹងមកហើយចុច OK ហើយប្រាប់ថា571 duplicate volume found and remove 30អឺ31ជួរណាតម្លៃ នៅសល់មានន័យថាវារកឃើញទាំងអស់តម្លៃសរុបគឺវាជន់គ្នារហូតដល់571ប៉ុន្តែ នៅពេល remove អា duplicate អាចជន់គ្នានឹងទៅ វានៅសល់តែ30ជួរទេឥឡូវយើងទៅមើលមើលតើនៅ30ជួរមានអត់នេះ count 30មែនទេអូខេអញ្ចឹងគិតចាប់ពីថ្ងៃទី21 22 23 24អញ្ចឹងវាអត់មានន័យណាជន់គ្នាទេឥឡូវបងប្អូនមើលក៏បានដែរខ្លាចថាខ្ញុំក៏បងប្អូន មើលមានណាជន់គ្នាយើងមើលតាមផ្នែកទេនឹងអាចជាពិបាកប៉ុន្តែបើសិនប្រើរូបមន្តឬប្រើ function របស់ Excel គឺវាអត់ឲ្យជន់គ្នា ទេគឺ100%អត់ជន់គ្នាទេឲ្យតែដូចគ្នាប៉ុន្តែបើសិនដក clear ខុសគ្នាឬតួអក្សរទូចអក្សរធំ គឺវាវាអត់នេះទេវាអត់ duplicate ឲ្យទេបាទហើយយើងប្រាប់ថានេះជា date មែនទេអាអូខេអញ្ចឹងខ្ញុំត្រូវការធ្វើចំណាយខ្ញុំដាក់ ខាងលើនេះថា group of group of labor payment on the period of uh, October ឧទាហរណ៍យ៉ាងណា from 21 September 2 20 October ឧទាហរណ៍អញ្ចឹងណាបងប្អូនអានេះខ្ញុំឧទាហរណ៍ទេ2018បាទអូខេហើយខ្ញុំដាក់ date ហើយដាក់ total total គីឡូក្រាមគីក្រាមហើយដាក់អានេះអាស្រ័យលើតម្លៃដែលយើងដាក់អានេះ unit price unit price unit price ហ្នឹងអាចដាក់ថា unit price in ខ្មែរឬ real ក៏បានដែររួចហើយ uh, total amount ម្នេះ in real ហើយយើងត្រូវការ exchange rate អូខេយើងត្រូវការ exchange rate ទៅជាដុល្លារម្នេះអញ្ចឹង total USD ឬដុល្លារអូខេឥឡូវអឺយើង ធ្វើម៉េចដើម្បីឲ្យបានចំនួនសរុបមកកន្លែងនេះឥឡូវខ្ញុំដាក់កន្លែងនេះថាខ្ញុំខ្ញុំ rename sheet នេះសិនដាក់ថាយើង click ខាងស្ដាំនេះមកយើង click ខាងស្ដាំក៏បានឬមួយយើង double click លើវាអញ្ចឹងទៅដាក់ថា payment អា payment nk ឬមួយ gs ក៏បានដែរ gs library gs ធំហ្នឹង អូខេ label អេដៃអូខេ label អញ្ចឹងទៅអញ្ចឹងខ្ញុំត្រូវការសរុបសម្រាប់ GS label មកខ្ញុំ copy នេះមកមួយឬ copy នេះក៏បានដែរអា copy យកទៅមួយណាហើយខ្ញុំដាក់កន្លែងណាមួយ ដាក់កន្លែងណាក៏បានដែរសម្រាប់លើបងប្អូននេះដាក់ថានេះអានេះពណ៌ក្រហមអញ្ចឹងចុះ បាទអូខេយើងយើងដឹងហើយមិញមិញនេះយើងដឹងថាអឺលេខ2ឬលេខយើងកំណត់ឲ្យថាបើសិនជាលេខ2 group ឈ្មោះនេះឈ្មោះនេះតាមហ្នឹងឥឡូវខ្ញុំត្រូវការអឺយើងមើលទិន្នន័យរបស់យើងប្រហែលប្រហែលរោមកហើយយើងយើង មានប្រហែលជួរបងប្អូននេះមាន602ជួរមែនទេ បើសិនយើងយកទៅបោកដៃអូប្រើពេលវេលាច្រើនមែនតើប៉ុន្តែពេលខ្លះមានដល់រហូតដល់10000 20000រោក៏បានក៏មិនបញ្ហារហូតដល់100000រោក៏បានដែរអត់បញ្ហាអញ្ចឹងយើងប្រើតែរូបមន្តទៅលឿនមែនតើពាក្យនេះមកឆ្វាច់រួចទៅបាត់អូខេអញ្ចឹងតោះយើងទៅមើលអឺយើងត្រូវការអឺបូកសរុបចំពោះតែ GS label ទេអញ្ចឹងយើងធ្វើម៉េចបងប្អូនអាបងប្អូនចាំ បានទេកាលពីមុនយើងប្រើពាក្យ sum if sum if មាន s ណាឥឡូវយើងចង់ប្រើ sum if អត់ s ក៏បានដែរព្រោះវា criteria របស់យើងតែមួយមែនទេប៉ុន្តែមិនមិនតែមួយទេវាមាន2មាន2ទី1ថ្ងៃខែ អ្នកថ្ងៃខែនេះទី2គឺអានេះអញ្ចឹងបើសិនយើងប្រើ sum if អត់ s វាប្រើបាន criteria តែមួយទេអញ្ចឹងយើងត្រូវប្រើ sum if មាន s អាឥឡូវយើងត្រូវការ ប្រើរមួន sub if មាន s យើងត្រូវចុចទៅលើសារដែលយើងចង់ឲ្យវាកញ្ញាហ្នឹងហើយយើងទៅកន្លែង fx ហើយយើងរកពាក្យថា sum if មាន s ហ្នឹងដែរហើយចុច go ឬចុច enter ហើយបន្តមកយើង select លើវាពីរដងមកឬមួយក៏ចុច ok ក៏បាន ហើយគេប្រាប់ថា sum range អញ្ចឹងយើង sum range យើងត្រូវការឲ្យវាទៅបូកមួយណាដូចនេះ ឥឡូវខ្ញុំត្រូវការបុក net ម្នាក់នេះ cross អាចជាមានរួមទាំងសម្បកឡានរួមអីទៅវាប៉ុណ្ណេះប៉ុន្តែខ្ញុំត្រូវការយក net អឺវាអាចមានសម្បកដែលមកជាមួយវត្ថុធាតុដើមផ្សេងផ្សេងណាប៉ុន្តែខ្ញុំត្រូវការយក net វិញបើសិនបងប្អូនត្រូវការយក cross ក៏បងប្អូនមក select លើ cross ប៉ុន្តែខ្ញុំត្រូវការយក net ខ្ញុំមក select លើ net ហើយបងប្អូនអាច select តែ2 row យើងក៏បានដែរហើយបន្តមកទៀតបងប្អូនដាក់ផ្លែនេះដាក់ថាយើងមិញមានតែ600ជាងហ្នឹងណាប៉ុន្តែអានេះខ្ញុំត្រូវការដាក់ទុកឲ្យហើយវាអាចមានដល់3000អញ្ចឹងពី C2 រហូតដល់ C3000 អញ្ចឹង complete select វាហើយយើងចុច F4 ផងដើម្បី lock វាកុំឲ្យវារត់ទៅណា ហើយបន្តមកទៀត criteria rank criteria rank ហ្នឹងអា តែយើងចង់យកថ្ងៃទី1ឬមួយយើងមាន criteria 2មែនទេចង់យកថ្ងៃទី1ឬមួយយើងចង់យកឈ្មោះ label មុនឥឡូវខ្ញុំចង់យកថ្ងៃខែមុន ចង់យកថ្ងៃខែមុន យើងមកកន្លែងថ្ងៃខែនេះអាអញ្ចឹងយើងវាយពាក្យថា3000ដូចគ្នាអានេះត្រូវដូចគ្នាណាបងប្អូនអានេះ C2 អានេះត្រូវ2ពីពីរ៉ូ2រហូតដល់រ៉ូ3000ដូចគ្នាបើសិនបងប្អូនដាក់ថានេះ ដល់រោ3000នេះរោ2000វានឹង error ហើយណាអូខេអញ្ចឹងយើង select ហើយ lock វាដូចគ្នាហើយបន្តមកទៀតមិញយើងយកថ្ងៃ ខែការបរិឆេទអញ្ចឹងអានេះយើងត្រូវតែ criteria ទី1គឺការបរិឆេទមានន័យថ្ងៃទីអញ្ចឹងយើងឲ្យវានៅពេលដែលយើង copy copy រូបមន្តកុំឲ្យវារត់តាមអឺឲ្យឲ្យវារត់តាមសំទោសឲ្យវារត់តាមយើង copy តាម cell មួយមួយ ប៉ុន្តែបើទៅពេលយើង copy row អ copy column គឺមានន័យថាយើងទិញមកណាមកមកទៅស្ដាំណាបើ copy row យើងទាញមកចុះក្រោមអញ្ចឹងយើងចុច F4 ឲ្យឲ្យនេះដុល្លារនេះវានៅខាងមុខបើមិនចេះមានន័យថា lock ទាញទៅណាទៅឯទៅ column ក៏អត់ទៅទៅ row ក៏អត់ទៅបើមិនចេះមានន័យថាយើង copy ទាញចេះមកគឺរត់តាមយើង តាមព្រលឹមហើយមួយទៀតបើចេះគឺមានន័យថាយើង copy row ចុះមកក្រោមវានឹងរត់តាមបាទអឺបន្តមកទៀតក្រៃតេរីទី2ក្រៃតេរី2យើងត្រូវការ group អស់របស់កម្មករមែនទេឬមួយ group របស់ labor អញ្ចឹងយើង select ដូចគ្នាពី EP ដល់ EP 1000ដូចគ្នាបើអត់ត្រូវគ្នាវានឹង error ណាបងប្អូនបាទនេះ2000 3 3000សំទោស បើ3000គឺ3000ដូចគ្នាអញ្ចឹងហើយបន្តមកទៀតយើង log ចុច F4 អាអញ្ចឹងគេថា criteria 2 criteria 2គឺអសរនេះនិងអសរនៅក្នុងនៅក្នុងនេះឲ្យដូចគ្នាណាបើសិននៅខុសគ្នាវាអត់គណនាទេអញ្ចឹងយើងត្រូវ log វាអានេះកុំឲ្យរត់នឹង copy តាណាក៏ឲ្យរត់តាណានេះអានេះវា log cell នឹងហ្នឹងអូខេអញ្ចឹងចុចអូខេមកអាអញ្ចឹងរួចហើយយើងក៏ copy រូបមុនយើង double click លើវាអញ្ចឹងក៏បាន បាទឃើញទេអញ្ចឹងវាគណនាតែថ្ងៃទី21សម្រាប់ថ្ងៃទី21របស់ labor GS labor ហ្នឹង group of labor ហ្នឹងថ្ងៃទី21យើងសង្កេតយើងទៅឆែកមើលផងណាប្រយ័ត្នខុសឥឡូវយើងទៅមើលថាអូខេយើងយើង select row ឬ row មួយនេះមកយើងទៅ data ហើយយើងយក filter ហើយយើងជ្រើសពាក្យថា GS label ហើយយើងជ្រើសរើសតែថ្ងៃទី21ឯង21ខែ9មែនទេ21ខែ9ហើយយើងទាញមកអា23ដល់7 37ឥឡូវយើងមើលមើល23ដល់7 37យើងត្រូវណានេះយើងធ្វើតេស្តត្រុសត្រុសសម្រាប់ខ្លួនឯងកាលពីខ្លាចមានកន្លែងខ្លះវា error ហើយតោះមកយើងដោះ filter វាចេញយើងអាចដោះមួយមួយយើងក៏បានឬមួយយើងមកកន្លែង filter យើងដោះយើងក៏បានដែរអញ្ចឹងវាដោះទាំងអស់តែម្ដងអានឹងវាលេង filter ហើយអាអញ្ចឹងយើងបានអានឹងហើយឧទាហរណ៍ថាក្នុងយើងគិតថាក្នុង1គីឡូយើងគិតថាក្នុង1គីឡូក្រាមហ្នឹងតម្លៃវាថា300រៀលចុះណា300រៀល ញ្ចឹងអា3រយទាំងអស់ណា3រយទាំងអស់អញ្ចឹងយើងឲ្យចេញជា total ប្រាក់រៀលយើងស្មើអានេះគុណនឹងនេះមកបាទរួចហើយយើងក៏បងប្អូនអាចជា copy យកក៏បានបាទ អូខេហើយបន្តមកទៀតប្រាក់ដុល្លារយើងមិនទាន់ទេខ្ញុំនឹងប្រើរូបមន្ត n ដើម្បីឲ្យវាចាប់អូតូតែម្ដងឥឡូវយើងបានលទ្ធផលប៉ុណ្ណឹងហើយអឺប្រសិនបើឧទាហរណ៍ថាយើងយកទៅចែក4000វាងាយទេប៉ុន្តែឧទាហរណ៍ថាយើងមាន exchange rate នេះឧទាហរណ៍ថានេះខ្ញុំមាន exchange rate តាមនេះណាឧទាហរណ៍តាមនេះឧទាហរណ៍ថាខ្ញុំមាន exchange rate អេ អា exchange rate យើងគិតថាចេះ18ខ្ញុំឧទាហរណ៍ណាអានេះវាអាចវាមិនមែន តាមហ្នឹងទេឧទាហរណ៍ថាថ្ងៃទី10ថ្ងៃទី12ខែ9 2018រហូតដល់ថ្ងៃទី24ខែ9 2018 2018 exchange rate របស់វាគឺ40 33 ក្នុង1ដុល្លារមានន័យថាក្នុង1ដុល្លារគឺយើងដូរយកប្រាក់រៀលបាន4033ណា4000រៀល4033រៀលហើយចាប់ពីថ្ងៃទី25ខែ9ឧទាហរណ៍យ៉ាងអា2018រហូតដល់ថ្ងៃទី31ខែ9ដាច់ដាច់ប៉ុន្មាននេះ30ប៉ុន្មានអាដាច់30 ដល់ថ្ងៃទី30ណាខែ9 2018ចាប់ពីថ្ងៃទី25ខែ9 2018រហូតដល់ថ្ងៃទី30ខែ9 2013គាត់ថា exchange rate វាអត់ស្មើគ្នាខ្ញុំថាអាចជា40 40អញ្ចឹងណាគឺយកតាមអតនីគាជាតិដែលគេប្រកាសតកតងប្រាក់ប្រាក់លុយលុយរៀលរបស់យើងវាឡើងចុះតាម ទីផ្សារប្រាក់ដុល្លារអញ្ចឹងអឺចុចចន្លោះពីថ្ងៃទី1ខែ10 2018រហូតដល់ថ្ងៃទី7ខែ10ជាក់ស្ដែងបងប្អូនត្រូវមាន exchange rate ពីធនាគារនេះក្នុងខ្ញុំគ្រាន់តែឧទាហរណ៍ទេណាដល់ថ្ងៃទី8 10 2018 ហូតដល់14ខែ10 2018 15ខែ10 2018ហូតដល់ថ្ងៃទី21ខែ10 2018ឧទាហរណ៍យ៉ាងណាបាទឧទាហរណ៍តែអានេះ exchange rate គឺតាមនឹងឧទាហរណ៍នេះ4000ចុះកុំឲ្យជន់គ្នាថា4000 10ចុះណាអញ្ចឹងអត់ដូចគ្នាដល់អញ្ចឹងបងប្អូននឹង បើសិនណា4000នេះស្រួលទេមែនទេបងប្អូនគាត់និយមនេះចែក4000ហើយបងប្អូន copy នេះមក copy តែប៉ុណ្្នឹងមកដឹងឃើញទេអញ្ចឹងបើសិនណាគិតជាដុល្លារអូនេះច្រើនច្រើនណាអូយ៉ាងណាអញ្ចឹង បើសិនវា4000វាងាយទេប៉ុន្តែអានេះមិនមែន4000ទេអានេះវាតាមថ្ងៃទីអញ្ចឹងបងប្អូនត្រូវធ្វើម៉េចឥឡូវខ្ញុំលុបអានេះចេញសិនបងប្អូនត្រូវធ្វើទៅប្រើរូបមន្តអែនអែនធ្វើម៉េចបងប្អូនណាអានេះឆ្ងល់ទេបងប្អូនចាំទេរូបមន្តអែនបងប្អូនធ្វើម៉េចអញ្ចឹងតោះយើងគិតអែនសិនយើងចាំបានទេអែនធ្វើម៉េចបងប្អូន អឺយើង ប្រើ if ផ្សំបណ្ដែយើងត្រូវមើល and សិនមិនថាអានេះអឺយើងត្រូវវិភាគមើលសិនអានេះធ្វើម៉េចអានេះបើសិនថ្ងៃទីនេះស្មើប៉ុណ្ណេះអញ្ចឹងអឺ and នេះចុច and មក and គេថា logical one logical one គឺអានេះ logical 1 logical 2អញ្ចឹង វាកាលណាប្រអែនវាមានមានន័យមានពាក់ព័ន្ធជាមួយ if អាឥឡូវខ្ញុំនេះគិតជាប្រាក់រៀលមែនទេអញ្ចឹងបើសិនបើនេះគុណអានេះអញ្ចឹងយើងយក and បងប្អូនអាចជាធ្វើមិនតិចសិនហើយអូខេអានេះ lock វាណាអាជិះ F4 ហើយបន្តមកទៀតអឺបន្តមកទៀត អានេះ F4 true true ទាំងពីរមែនទេអញ្ចឹងអានេះជាលក្ខខណ្ឌរបស់វាណាហើយយើងបាន true ហើយមែនទេអញ្ចឹងយើងយក if មកផ្សំគឺថា if if យកមួយណាណា if person មកលក្ខខណ្ឌ if អានេះវាវាពិតអញ្ចឹងវាឲ្យចាញ់អានេះមែនទេអូខេអញ្ចឹងយើង log វាសិន អានេះទី1ហើយបន្តមកទៀត if ទៀត if អឺអានេះម្ដងចុច lock វាដូចគ្នា F4 ហើយទៀតនេះ n ហ្នឹងណា n អានេះ F4 lock à, bật tôm tiết bật bật and sẵn hai ao vi chênh bật xuân bị bật cứ vô tạm đi mà này ok chết lock hai bật tôm một tiết tiếp được ní hãy and hãy bật con chó hai anh ấy chết F4 này chết f យល់ហើយបិទមកវិញហើយអឺឲ្យវាយកតម្លៃមួយណាបង្ហាញតម្លៃនេះបើសិនវាពិតម្នេះអូខេអាអញ្ចឹង if បងប្អូនមើល if ប្រហែលអីអឺអាចដាក់ចេះមក ដើម្បីឲ្យងាយសួរនេះ0មកនេះយើង if បាន1 2 3ហើយអញ្ចឹង3 if អញ្ចឹង3 if អានឹងត្រូវដាក់ប៊ូស3ដូចគ្នាហើយនេះ if មួយទៀតហើយ and អូខេ and អានេះ verb lock ហើយអានេះ lock F4 រួចហើយបិទ បិទ end លក្ខខណ្ឌ end មកហើយបើសិនវាពិតឲ្យវាយកតាមនេះនេះយកនេះទៅគុណហើយ if 4ហ្នឹងយើងបិទបំចោ4ហើយយើង if មួយទៀត if រួចហើយ and បាទបាទនេះហើយនេះទៀត អូខេបើវា true អូខេបើ true ឲ្យយកតម្លៃនេះអូខេអញ្ចឹងបិទវងជាប់មួយទៀតឥឡូវយើងសេលក្ខខណ្ឌនេះគ្រប់ហើយអញ្ចឹងយើងទៅមើលតែយើងត្រូវធ្វើម៉េចឥឡូវយើង enter នេះមួយសិនណាអា enter នេះមួយសិនវាត្រូវប្រើពាក្យធំជាងឬស្មើយើងមើលថ្ងៃទីមែនទេអញ្ចឹងប្រសិនបើ if if អានេះ if យកនេះមួយសិន and នេះ c កន្លែងនេះទៅ b 4ហើយ b 4យើងមើល b 4យើងកំណត់មិនធំជាងឬស្មើមានន័យថាធំជាងឬស្មើនេះមែនទេធំជាងឬស្មើធំជាងឬស្មើស្មើអ្នកនេះមែនទេរួចហើយមិន B4 នេះដូចគ្នា អឺយើងដាក់ F4 ផង F4 ឲ្យដុល្លារនៅពីមុខណាធំតូចជាងនេះតូចជាងឬស្មើវិញមែនទេតូចជាងឬស្មើអញ្ចឹងតូចជាងឬស្មើ 4O 4អញ្ចឹងឥឡូវយើងត្រូវដាក់ដុល្លារវានៅឡុកនេះអូខេអញ្ចឹងបើសិនថា គឺយើងចង់ថាដឹងចង់និយាយថាអានេះ B4 នេះបើសិនវាតូចជាងអធំជាងឬស្មើនេះ18ថ្ងៃទី18ខែ9 2018ប៉ុន្តែវាត្រូវតែ B4 ហ្នឹងគឺតូចជាងឬស្មើ24ខែ9 2018បើវាពិតគឺឲ្យយកអានេះទៅគុណមែនទេប៉ុន្តែយើងកុំតន់កុំតន់ កុំតន់យកទៅគុណឬចែកឥឡូវយើងយកមួយមួយសិនអានេះហើយ if and ដូចគ្នាយើងសេយកមកតំងក៏បាន b4 ដូចគ្នាយើងសេ b4 អញ្ចឹងមកមិនបានមួយលក្ខខណ្ឌណាម្នេះអានេះលក្ខខណ្ឌទី2ទៀតតូចជាងឬស្មើហេមែនទេធំជាងឬស្មើណាធំជាងឬស្មើអញ្ចឹងយើងកុំភ្លេចដាក់ឲ្យដុល្លារនៅ F4 ឲ្យដុល្លារនេះនៅពីមុខតែយើងឬស្មើនេះស្មើនេះឲ្យ5ខែ9 2013ឬមួយក៏នឹងនឹងមិនមែនឬឯនឹងវិញណា B4 អតូចជាងឬស្មើតូចជាងឬស្មើអានេះយើងដាក់បិទនេះវាមកតូចជាងឬស្មើអានេះមែនទេនេះតូចជាងឬស្មើអា L 4នេះអញ្ចឹងបើសិនវាពិតឲ្យយក M 4នេះយកទៅយកទៅគិតហើយបន្តមកទៀត B 4ដូចគ្នា B 4នេះយើងអាច select ក៏បានឬមួយយើងវាយក៏បានព្រោះដូចគ្នាហ្នឹងនេះនឹង B 4 B 4អានេះលក្ខខណ្ឌនេះម្ដងណាអា B 4តូចជាងឬស្មើអើយមិនតូចជាងអានេះធំជាងឬស្មើ ធំជាងឬស្មើច្រឡំជាតូចជាងរហូតណាអឺបើបងប្អូនបបាក់មើលបងប្អូនអាចដាក់ខមមាដាក់អឺអ្វីមួយសិនក៏បានដែរប៉ុស្ត្រោះយ៉ាងដើម្បីស្រួលមើលណាដើម្បីកុំឲ្យវាចេញអានេះរត់រីមើលបាក់មើលអញ្ចឹងបើសិនបើអឺអា B4 នេះ B4 នេះកន្លែងនេះអានេះលក្ខខណ្ឌណា B4 នេះត្រូវធំជាងឬស្មើ J5 J5 នេះ J5 នេះហើយឬមួយទៀតនឹងឬហើយ B4 ដដែលត្រូវតូចជាងឬស្មើណាតូចជាងឬស្មើ L5 នេះ L5 គឺអានេះមែនទេបើសិនបើត្រូវ បើត្រូវតាមលក្ខខណ្ឌហ្នឹងគឺឲ្យយកអានេះទៅយកទៅគិតណាឲ្យយកបង្ហាញតួលេខនេះអាអូខេអញ្ចឹងនេះរួចហើយអញ្ចឹងបងប្អូនដកដាក់ comma កន្លែងនេះមួយយើងដកនេះចេញមកកុំឲ្យបិចពិលអញ្ចឹងបានលក្ខខណ្ឌមួយហើយបន្តមកទៀត and ប្រសិនបើអា B4 នេះហើយយើងបិទ lock វាមកហើយ ធំជាងឬស្មើព្រោះនេះគិតចាប់ពីថ្ងៃនេះមែនទេធំជាងឬស្មើ J6 នេះ J6 នេះនឹង B4 នេះដូចគ្នាអឺយើង log វាតូចជាងឬស្មើណាតូចជាងឬស្មើ L6 បើសិនវាពិតតាមលក្ខខណ្ឌគឺឲ្យបង្ហាញយកតួលេខ នេះ M6 នេះយកទៅគិតនេះនេះ M6 នេះអញ្ចឹងរួចហើយអញ្ចឹងបន្តមកទៀតនៅសល់មួយលក្ខខណ្ឌទៀតមើលនេះអ n n ដូចគ្នា b ប្រសិនបើ b 4ធំជាងឬស្មើអឺ j 7ណា j 7នេះ និង b 4ដូចគ្នាតូចជាងឬស្មើនេះតូចជាងឬស្មើនេះមែនទេតូចជាងឬស្មើ L 7អញ្ចឹងបើសិនវាពិតតាមលក្ខខណ្ឌគឺវាយក M 7មកគិតអាឥឡូវយើងបានហើយឥឡូវយើងបាននេះមួយណាអញ្ចឹងធ្វើម៉េចបងប្អូនដើម្បីឲ្យវាចែកអានេះគឺយើងរោនេះគឺដើម្បីឲ្យយកនេះ តម្លៃនេះតម្លៃអាចំនួនគីឡូនេះមកគុណជាមួយលុយរៀលនេះហើយវាចែកវាចែកអូតូហ្មង វារមើលថាអូខេអាណាត្រូវតាមលក្ខខណ្ឌគឺវាចែកថ្ងៃហ្នឹងអញ្ចឹងយើងមើលយើងយកទៅគុណមិនណាអញ្ចឹងយើងដាក់កន្លែងនេះមកដាក់ថាស្មើអានេះនេះបើកុំចោលវាណា ដល់វងចក VC 4គុណនឹង C អ D D 4យ៉ាអគុណ D 4ហើយចែកណាចែកនេះដាក់ចុច F4 ឲ្យវាឡប់ផងនេះចុច F4 វាឡប់ដូចគ្នា ហើយចែកឥឡូវយើងមើលណាគឺលក្ខខណ្ឌរបស់យើង អានេះត្រូវការនេះគុណនឹងតម្លៃក្នុង1គីឡូក្រាមចំនួនគីឡូក្រាមគុណនឹងតម្លៃក្នុង1គីឡូក្រាមរួចហើយវាត្រូវស្មើនឹងចំនួននេះមែនទេប៉ុន្តែ យើងប្រើលក្ខខណ្ឌមួយទៀតគឺប្រសិនបើអាលក្ខខណ្ឌថ្ងៃទីនេះបើនៅក្នុងលក្ខខណ្ឌដែលយើងកំណត់នេះ គឺត្រូវចែកនឹង exchange rate ដែលយើងមានកន្លែងនេះ ហើយបន្តមកទៀតយើងចុច enter មកណាអូខេយើងចុច enter ប៉ុណ្ណឹងហើយយើងក៏ copy រូបមុនមកយើង copy រូបមុនមកពីខាងស្ដាំហើយយកពាក្យ fx អាអានេះយើងឃើញអញ្ចឹងយើងឃើញថាអូវាក្បៀសច្រើនណាស់ដល់ក្បៀសច្រើន យើងយកវាតែពីខ្ទង់បានហើយអញ្ចឹងយើង select ពីលើ cell ហ្នឹងមកហើយយើង click យកពាក្យស្ដាំហើយយកពាក្យ format cell ហើយយើងទៅបើយើងត្រូវការឲ្យវាមានក្បៀសខ្ទង់ពណ៌យើង click កន្លែងនេះមកហើយយើងត្រូវការក្រោយបន្ទាប់ពីក្បៀសត្រូវការតែ2ខ្ទង់ឯងមែនទេអញ្ចឹងយើងដាក់លេខ2បើទៅ3ខ្ទង់ដាក់លេខ3មកហើយចុច OK ឃើញទេអញ្ចឹងយើងបានលទ្ធផលហើយ យើងបានលទ្ធផលចេញមកហ្នឹងអញ្ចឹងយើងដឹកចំនួនអឺយើងមើលចំនួនសរុបរបស់យើងដាក់ grand total ហ្នឹងបាទយើងដាក់ total អញ្ចឹងអឺអញ្ចឹងនេះដាក់ grand total នេះខ្ញុំដាក់យ៉ាងនេះអឺទៅហើយខ្ញុំ យើងអាចអានេះប្រើ sum ក៏បានឬមួយយើងប្រើយើងទៅកន្លែង formulas ហើយយើងពាក្យ auto sum ហើយយើងមើលផងប្រយ័ត្នវាអត់គ្រប់ណាឬមួយយើងមក select វិញយ៉ាងក៏បានដែរអត់អីដែរអត់អីទេហើយទៅចុច enter យ៉ាងទៅអញ្ចឹងយើងទៅមើលថាតើ GS labor ហ្នឹងសរុបទៅវាស្មើប៉ុណ្ណឹងមែនអត់អញ្ចឹងអានេះអឺឯណាមិញ អានេះទិន្នន័យរួមរបស់យើងមែនទេអញ្ចឹងយើងទៅ check test មើលរបស់យើងយើងមើល GS label គេយឹកបន្តិចទៀតហើយហើយយើងយើង select បែបនេះក៏បានយើងប្រើសាមយកក៏បានណាបងប្អូនអាចជ្រើសរើសវិធីណាដែលបងប្អូនគិតថាស្រួលអញ្ចឹងយើងមើលថាយើងអាច អឺវាយអត់បានយើងមើលកន្លែងនេះណាមើលតម្លៃកន្លែងនេះ62អឺ48 87 9អូខេមើល62 48 87 9អញ្ចឹងយើងអឺយកមកដាក់កន្លែងនេះមក ហើយយើងយកមកដកថាតើវាត្រូវអត់ដកនៅនេះមកគេអញ្ចឹងត្រូវគ្នាមែនទេអូខេអញ្ចឹងត្រូវគ្នាហើយន័យថាយើងប្រើរមុន ត្រឹមត្រូវហើយអូខេអញ្ចឹងយើងឃើញក្នុង1គីឡូក្រាម យើងតម្លៃថ្លៃពលកម្មហ្នឹងគឺ300រៀលអញ្ចឹងយើងគិតជាប្រាក់រៀលមកវាចេញតាម នេះប៉ុន្តែយើងកាលណាយើងគិតជាដុល្លារវាចេញតាមនេះមកអូខេអញ្ចឹងឥឡូវនេះ total យើង copy មកយកទាំងអស់ទាំងហ្មងក៏បាន អូខេអញ្ចឹងខ្ញុំ save ខ្ញុំ save វាមួយសិន filter file ហើយយកពាក្យ save as ហើយយើងដាក់ drive ណាដែលយើងត្រូវ save ឥឡូវខ្ញុំដាក់លើ desktop ណាខ្ញុំដាក់ថាអឺ test and អូអញ្ចឹងណា ហើយខ្ញុំសេវដាក់ជា Excel ធម្មតាឬមួយ binary ឬមួយជា Excel ធម្មតាវាអត់បញ្ហាទេប៉ុន្តែខ្ញុំដាក់ binary ទៅកណនីហ្នឹងវារៀងលឿនជាងណាអូខេឥឡូវយើងបានអញ្ចឹងហើយមែនទេអញ្ចឹងអានេះយើងបានតំណែងហើយឥឡូវយើងរៀបចំវាឲ្យមើលទៅឲ្យមានស្ដាប់ធ្នាប់តិចយើងដាក់តារាងដាក់អីវាឲ្យស្អាតអីចឹងណាហើយយើងដាក់ font ដាក់អីវាឲ្យស្អាត ព្រោះថាខ្ញុំប្រើហ្វុនតាកូម៉ាអត់តាហូម៉ាព្រោះមើលទៅវាច្បាស់វាធំច្បាស់ល្អបាទអូខេឥឡូវយើងបានតិន័យមកហើយណាអានេះអេនេះណាណាអូខេអញ្ចឹងយើងបានតិន័យមកហើយ តកតងនឹងសរុបចំណាយរបស់ខាង GS labor អញ្ចឹងឃើញថាបើបងប្អូនប្រើរមុនវាលឿនវាងាយស្រួលប៉ុន្តែយើងត្រូវយល់ពីវិធីសេហ្នឹងសិនណាវិធីសេរូបមុនបងប្អូនត្រូវសេពីទូចទូចរូបមុនទូចទូចមួយសិនពីអាទូចរីរីហើយបានហើយបន្តទៅទៀតគឺយើងក្តោបរូបមុនក្តោបរួមទាំងអស់បើបងប្អូនរសេអញ្ចឹងទាំងអស់តើបងប្អូន ជំនាញរូបមុនន័យថាខ្លាំងរូបមុនឬយល់ បងប្អូនអត់តន់យល់ឬបងប្អូនកំពុងរៀនពេលខ្លះវាច្រើន ពេកអញ្ចឹងយើងត្រូវសេមួយមួយមួយមួយបានទៀតអត់ឲ្យយើងវែងឥឡូវយើងបាន GS labor មែនទេឥឡូវទៅមុខទៀតគឺយើងទៅរអានេះខ្ញុំលុបចោលសិនអឺទៅរកតម្លៃពលកម្មរបស់ NK ព្រោះយើងមាន2ក្រុមហ្នឹងណាយើងមាន2ក្រុម ចាំបន្តិចសិនអញ្ចឹងយើងមានមួយក្រុមទៀតគឺ NK Labor មែនទេអញ្ចឹងវិធីងាយទេពួកយើងសេរូបមុនរួចហ្នឹងអញ្ចឹងខ្ញុំ copy វិធី copy sheet បងប្អូន click ពីលើវាពីលើ sheet ដែលយើងចង់ copy ហើយយើងយកពាក្យថា move or copy រួចហើយយើង click create copy create a copy ហើយយើងឲ្យវាដាក់នៅលើ sheet នៅលើ file មួយណាអានេះយើងដាក់នៅលើ file ដដែលអញ្ចឹងវាសួរយើងថាមូទៅដាក់នៅខាងចុងឬមួយខាងណាអញ្ចឹងដាក់ថានៅខាងចុងចុងនៅកន្លែងនេះណាហើយចុច OK បើសិនបងប្អូនអត់បាន create copy នេះទេគឺវាអត់បាន copy មានន័យថាវា move ទៅតែម្ដងអញ្ចឹង click នេះមកអូខេអញ្ចឹងយើងដូរឈ្មោះវាទៅ click ពីលើវាទៅយើងដូរឈ្មោះដាក់ថា NK NK labor ណា NK labor អឺហើយយើងដូរកន្លែងនេះយើងដូរកន្លែងនេះយើង copy អានេះឲ្យត្រូវណាបើមិនអញ្ចឹងវាអត់គេអានេះឲ្យទេបងប្អូនដូរពី GS labor ទៅ GNK labor អត់ទៅពេកអញ្ចឹងគាត់ទៅដូរប៉ុណ្ណឹងវាឲ្យទាំងអស់វា វាឲ្យយើងអស់បាត់ហើយណាចឹងងាយទេបងប្អូនបើសិនយើងយល់ចេះរូបមុនវាហើយពួកអានេះជា criteria របស់វាហើយថ្ងៃទីនៅតែថ្ងៃទីដែរ criteria យើងដូរទៅប៉ុណ្ណឹងមកអានេះវាអត់មានអីត្រូវបដូរទៅណាទេអញ្ចឹងវាចេញរូបមុនវាបានរួចប្រយអស់មែនទេអូខេអញ្ចឹងអានេះយើងប្រើរូបមុន n និង r ចឹងបងប្អូនបានយល់ហើយវិធីប្រើប្រាស់រូបមន្ត n និង o ចឹងបើសិនយើងប្រើរូបមន្តគឺងាយស្រួលបំផុតហើយលឿនឆាប់រហ័សបាទយ៉ាងម៉េចដែរបងប្អូនមើលទៅលំបាកស្មុគស្មាញទេចឹងថ្ងៃនេះយើងបានមើលគំរូឧទាហរណ៍យ៉ាងហើយសង្ឃឹមថាបងប្អូនយកទៅធ្វើសាក់លបងមើលព្រោះថាឆ្ងល់កន្លែងណាបងប្អូនអាច comment សួរបាន បាទថ្ងៃនេះសម្រាប់វគ្គនេះខ្ញុំសូម ខ្ញុំសូមបញ្ចប់តែប៉ុណ្្នឹងសិនហើយកុំភ្លេចបងប្អូន តាមដានបន្តទៀតតកតងនឹង and or នឹងមានឧទាហរណ៍អានេះអាចជាអាចជាលំហាត់ដែលលំបាកណាអាចគិតថាលំបាកប៉ុន្តែខ្ញុំនឹងរកលំហាត់ដែលងាយងាយឲ្យបងប្អូនអាចឆាប់យល់ណាអូខេថ្ងៃនេះបើសិនយើងចង់បដូរពណ៌កន្លែងនេះគឺយើងបដូរកន្លែងនេះបានសុំទោសខ្ញុំថែមកន្លែងនេះបន្តិច យ៉ាងរួចហើយខ្ញុំ save បាទយើង nhìn ចប់ហើយណាបាទអញ្ចឹងសូមអរគុណសម្រាប់ការតាមដានរបស់បងប្អូនទាំងអស់គ្នាសង្ឃឹមថាអឺលំហាត់នេះនឹងជួយបងប្អូនក្នុងការឲ្យយល់ហើយនឹងដឹងថាអូខេ tip ហ្នឹងវាជួយយើងអ្វីខ្លះបាទសូមអរគុណបាទជម្រាបលា